អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយអឺនេះជួបជាមួយខ្ញុំទៀតហើយអូខេឥឡូវរៀងយូរយូរតិចក្នុងការអាប់ដេតវីដេអូតាក់ទងទៅនឹង YouTube ដោយសារខ្ញុំលពលខាងងារក្រៅផងហើយណាមួយអឺអឺ CX Tower នេះអាប់ដេតរៀងលឿនដែរដល់ពេលអញ្ចឹងខ្ញុំតាមមិនសូវទាន់ដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំនឹងនិយាយតាក់ទងទៅនឹងរបៀបនៃការធ្វើតាតូសិនវូ អ្នកទាំងអស់គ្នាដឹងហើយតាមធម្មតាសៀវភៅថ្មីប្រភេទនេះអឺជាទូទៅ គឺវាមាន book all state ទេអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលឡើងបានណាតែបើសិនជាករណី server អឺ server ខ្មែរនៅពេលអ្នកទាំងអស់គ្នារៀនបាន9 level ចេះដូចជាបាន all 30ហ្នឹងតែបើបាន10គឺ all 35ប៉ុន្តែចំពោះ server នេះគឺអត់មានការបូកទៅលើ all ទេទោះបីជាសភៅថ្មីគេដោយដែរហ្នឹងហើយ ហើយតាមធម្មតាវាបូកតែ file element ទេដែលវាបូកឲ្យហ្នឹងហើយអាបូក file element ណាហ្នឹងហើយតែបើផលបាក់ចិត្តនិងផលហ្នឹងគឺដូចគ្នាអានុភាពវាមិនជាខុសគ្នាអីប្រហែលទេអូខេអញ្ចឹងអាហើយសនុសួរថាហេតុអីបើសិនជាករណីដូចគ្នាដែរឬក៏ផាកផាគ្នាដែរហេតុអីក៏យើងចាំបាច់រៀនសភៅថ្មីតែពិតសភៅថ្មីវាមានអនុភាពវាថែមនៅពេលអ្នកទាំងអស់គ្នាយកវាទៅ upgrade ទៅជា សៀវភៅដែលមានរូបកាយរូបកាយកន្លែងនេះណានេះផ្កាយដល់ពេលចុចទៅគឺអ្នកខ្លះណាមានផ្កាយហើយមាន box state ពីក្រោមសៀវភៅនឹងទៀតហ្នឹងហើយអាហ្នឹងគឺគេហៅថា Tato Senvo ហ្នឹងហើយហើយធ្វើម៉េចដើម្បីបានវាអូខេតោះខ្ញុំទៅប្រាប់បងប្អូនគ្នាអូខេយើងត្រូវមកជួប NPC នៅកន្លែងនេះសៀងយ៉ាងនេះតោះបើសិនមកចាំខ្ញុំប្រាប់តាមក្រោយ អូខេអ្នកទាំងអស់គ្នាជាទូទៅអ្នកទាំងអស់គ្នារៀនសភៅណាតាមប្រភេទ hero គឺ hero ខ្លះគាត់រៀនទៅគាត់មានសំណាងគឺរៀនតែមួយក្បាលអីចឹងទៅគឺគាត់អាចបានភាគរយស្អាតដោយអ្វីដែលគាត់ចង់បានដូចជាជាក់ស្ដែង hero មួយនេះគាត់ប្រើសភៅមួយហ្នឹងគឺ4 page 9 level ហ្នឹងហើយ4 page 9 level តែបើយើងមើលភាគរយក៏មិនជាអន់ប្រហែលដែរគឺ aim ដែរហ្នឹងហើយប៉ុន្តែ អឺមុននឹងបានអានឹងមួយក្បាលនេះអស់3 4ក្បាលបាត់ហើយនឹងហើយរំបាននេះមួយក្បាលណាហ្នឹងហើយអញ្ចឹងសភៅនៅ server នេះបើសិនជាកណីអ្នកទាំងអស់គ្នារៀនខូចតិចច្រឡំលក់ឲ្យតាយធីមបើលក់ឲ្យតាយធីមសិតតែលងខ្លួននេះសេខូចហើយហ្នឹងហើយដោយសារហេតុអីដោយសារសិភៅនេះគឺយើងអាចយកវាមកបំបែកដើម្បីយកបំណែករបស់វាហ្នឹងទៅធ្វើជាតាតូសិនវូហ្នឹងហើយអូខេអញ្ចឹងធ្វើដោយរបៀបណាតោះយើងធ្វើទាំងអស់គ្នាណា ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹង follow តាមវីដេអូខ្ញុំមួយមួយហ្នឹងហើយដើម្បីអាចធ្វើបានដូចខ្ញុំអូខេអញ្ចឹងចុច NPC មួយនេះហើយយកកន្លែងនេះឃើញទេហ្នឹងហើយហើយសភៅណាដែលយើងអត់ចង់ប្រើឧទាហរណ៍ដូចជាសភៅលើនេះណាអានេះភាគរយវាស្អាតដែរនៅក្នុង3 page 7 level តែកៅជាងប៉ុន្តែវាបាន7 level អញ្ចឹងវាយើងគិតថាវាមិនជាស្អាតប្រហែលទេអូខេអានេះអឺ8ចេញដាក់នេះមួយអញ្ចឹងយកវាមកកិនមកអ្នកនរអ្នកកិនទៅបានអានេះ10សន្លឹកនេះអានេះអានេះថា true love true volume ស្អីគេទេខ្ញុំអានមិនដាច់ទេហ្នឹងហើយអញ្ចឹងបានអានេះចំនួន10ណាចំនួន10យើងយកវា confirm ឲ្យបឹប yes មកអូខេអញ្ចឹងបានអានឹង10ហើយនេះបាន10ហើយណាហ្នឹងហើយហើយយើងយកកិនវាចំនួនដូច3ក្បាលហ្នឹងនេះ3ក្បាលដើម្បីបាន30ហើយយើងយកវាទៅដូរជាតាតូសិនវូហ្នឹងហើយ ហើយកុំឆ្ងល់បើខ្ញុំហៅតាតូសិនវូតាតូសិនវូយ៉ាងហ្នឹងខ្ញុំហៅហៅខោហៅត្រូវកុំប្រកាន់អីព្រោះជាទូទៅភាសាអង់គ្លេសខ្ញុំមិនសូវជាប៉ិនប្រហែលទេអញ្ចឹងយើងប្រើវា3ក្បាលដើម្បីកិនវាអានេះអឺគាត់ថាកិនមួយក្បាលទៀតអញ្ចឹងបាន20អញ្ចឹងយើងមើលមួយទៀតគឺអានេះមាន អាចអានេះអត់អាចអញ្ចឹងយើងសេតកិនអត់អាចទៅចោះណាហ្នឹងហើយអូខេអូខេអញ្ចឹងយើងបានហើយអ្នកទាំងអស់នេះអញ្ចឹងនេះយើងបាននេះចំនួន30 អញ្ចឹងបន្ទាប់ពីយើងបានអានឹង30យើងត្រូវយកវាមកជួបតានឹងមួយទៀតយើងយកវាកន្លែងនេះណាទី1កិនណាកិនហើយទី2គឺអានេះហ្នឹងហើយហើយអញ្ចឹងអានេះមាន2អ្នកទាំងអស់នេះអានេះមាន2ណាចានេះមាន2ខ្ញុំប្រាប់វាមួយមួយអឺអានេះគឺជាអឺខ្ញុំហៅថាវាគឺជាតាតូសិនវូនឹងហើយដែលយើងមកស្ដាំលើវាវាពាក់ចូលទៅក្នុងសភៅរបស់យើងណាហើយចំណែកអាក្រោមនេះនេះណា អាសិនវូណូតនេះគឺមានន័យថានៅពេលដែលយើងត្រូវការត្រេតតាតូសិនវូចេញ ពីកាពីមួយទៅកាពីមួយគឺគេប្រើសិនវូណូតនេះអញ្ចឹងខ្ញុំសូមនិយាយនេះសិនណាអានេះវាប្រាប់យើងដែរ active និង remove ឃើញខុសគ្នាហ្នឹងអញ្ចឹងខ្ញុំសូមដូរយកលើនេះសិនណាហ្នឹងអញ្ចឹង10បាក់คลิกលើវា10បាក់คลิกលើវាមកផាច់អញ្ចឹងខ្ញុំអានមួយណាហ្នឹងអញ្ចឹងខ្ញុំ screenshot វាទុកមួយ ខ្ញុំប្រាប់ទុកមួយអូខេអញ្ចឹងយើងបានប្រប៉ុណ្្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវពាក់សៀវភៅណាដែលយើងចង់បិទដាក់តាតូសិនវូនឹងចូលអញ្ចឹងអូខេខ្ញុំចង់ដាក់ទៅលើសៀវភៅនេះដែលមានភាគរយវាគឺ4 page 9 level អញ្ចឹងខ្ញុំភាគរយស្អាតទេណាហ្នឹងហើយអញ្ចឹងខ្ញុំពាក់វាចូលមកយើងមកស្ដាំលើវាអ្នកទាំងអស់គ្នាមកស្ដាំមករត់ចូលផ្លុកតែម្ដងណានេះវាជួយយើងចង់ដាក់អត់នេះឈ្មោះវាតាតូសិនវូនេះឃើញទេអូខេខ្ញុំចង់សួរច្បាស់ផ្លាច់ចូល ឃើញទេនៅពេលដែលអ្នកទាំងអស់គ្នាដាក់វាចូលមកគឺវាមាននេះឃើញទេវាមានដាក់ពីក្រោមរូបកាយមួយហើយវាដាក់តាសិនវូតាតូខ្ញុំអានប្រចាស់ទៀតអូខេអ្នកទាំងអស់គ្នាអញ្ចឹងបានប្រប៉ុណ្្នឹងហើយតែយើងគួរធ្វើຫມុចបានបាន state ដើម្បីបាន state យើងប្រហែលបន្តិចណាគឺយើងមកកន្លែងនេះនេះ scroll ហើយយើងទៅធ្វើការអង្គុយហាត់វានេះហាត់នៅពេលអ្នកទាំងអស់គ្នាហាត់ហាត់ហាត់ហាត់វាអស់វានេះអានេះដល់ក្រោមឡើយនេះវាឡើងពណ៌ក្រហម អញ្ចឹងមានថាវា unlock អស់ហើយ step វាបុកឲ្យតាមនឹងអញ្ចឹងណានេះ step គឺខ្លាំងកប់សេរីតែម្ដងហើយយើងបុកយើងធ្វើការប្រើ T point ដើម្បីធ្វើការរៀនវាហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នារៀនពី level 1រហូតមើលម៉ាន level 1 2 3 4 5 6 7 8អញ្ចឹងរៀនវា8 level 7 level អញ្ចឹងអ្នកទាំងអស់រៀនចាប់7 level អា8 level នេះគឺវាដល់ខ្លួនឯងហើយអញ្ចឹងរៀនប្រប៉ុណ្្នឹងមកគឺសិភៅនេះគឺបូក step ខាងក្រោមកប់តែម្ដងហ្នឹងហើយ ហើយខ្ញុំព្យាយាមដើរមើលហេរ៉ូណាដែលគាត់មានអានឹងដែរប៉ុន្តែអត់ទាន់ឃើញនឹងអត់ទាន់ឃើញហើយនេះខ្ញុំហើយមួយទៀតបើសិនជាករណីអ្នកទាំងអស់រៀនរៀនហើយហាត់អង្គពីថ្មីចង់ដាក់អានេះទៅកពីថ្មីនេះយើងប្រើតាតូណូតសិនវូណូតនេះណានេះយើងប្រើនេះដើម្បីកោះវាចេញយកដាក់កពីថ្មីបានណាហ្នឹងហើយហើយខ្ញុំចង់ព្យាយាមរោអាតាតូសិនវូនៅអ្នកទាំងអស់នេះមើលប៉ុន្តែខ្ញុំរោមើលឃើញអូខេចាំបន្តិចខ្ញុំអាចទៅមើលនៅក្នុង hero ដែលខ្ញុំផុសលក់ឲ្យមើល អូខេអ្នកទាំងអស់គ្នានេះគឺជារូប CYD ខ្ញុំតផុសចឹងហ្នឹងហើយប៉ុន្តែអ្នកទាំងអស់គ្នាមើលនេះគេដាក់តាតូសិនវូចឹងមកនេះហើយនេះគឺជា state នៅពេលដែលគាត់រៀនបានកប់ហើយគឺវាឡើង1 2 3 4 5 6 7 8 9 10មាន10ពេលនេះឈ្មោះតតគ្នាទេមានតែ7 8ហ្នឹងឯងហ្នឹងហើយអញ្ចឹងនៅពេលអ្នកទាំងអស់គ្នារៀនប្រាធី point រៀនចប់វាបូក state ភៅបែបនេះអញ្ចឹងវាធ្វើឲ្យ hero យើងកាន់តែតាន់នេះហើយគឺជាមូលហេតុមួយដែល GM គាត់អត់ដាក់ អល់នៅក្នុងសៀវភៅថ្មីណាហ្នឹងហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំជឿថាអ្នកទាំងអស់គ្នាតាតូហ្នឹងហើយតាតូសិនវូហ្នឹងហើយហ្នឹងហើយអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងណាអញ្ចឹងបើមានចម្ងល់តាក់ទងទៅនឹងរបៀបធ្វើអីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកសួរខ្ញុំផ្ទាល់បានណាហ្នឹងហើយអូខេអរគុណបាយបាយ